សពឆប់លលជួយអាអត់យ៉ាងបំកៀងមកលលមើតែលរៃមកយ៉ា lo no hay que dar. rosa una lot back a la zot moon te doi mong ya coi hàm mơ hàm go lot a ot ya Beren chan poi go phi tho Hanoi ke ra